សិទ្ធគ្មានសិទ្ធបាននៅក្បែរថ្លៃ អូនបានត្រឹមនឹកគេថែបងរាល់ថ្ងៃទួចង់ស្ដីមិនអាចប្រាប់ ចិត្តអូនមិនដែលខ្លាតែពេលនឹកបងគឺអារម្មណ៍អូនខ្លា ខ្លាចនឹកខ្លាំងទៅជាឆ្កួរអូននឹកបងយប់ស្ងាត់សូ ធ្លាំងចង់បាក់មើលយំម្នាក់អាយនឹកបងពេចង់ឃើញស្អែកមានបងឈរនៅមុខអូន địch ខ្លាំងទៅជាឈ្គូអូននឹកបងយប់ស្ងាត់សូនអើយភ្លៀងធ្លាំងចង់បាក់មែយំម្នាក់អា ចមានបងឈរនៅមុខអូន